រិមិត្តជាទីមេត្រី ទីបំផុតបរោះជាប្តីដែលបានប្រើអំពើហិង្សាលើប្រពន្ធរបស់ខ្លួនពេលនេះចេញមុខបកស្រាយកាលពីម្សិលមិញនេះនាយប់ថ្ងៃទី23ខែមីនាឆ្នាំ2023ឃ្លីបវីដេអូសកម្មភាពហិង្សាមួយបង្ហោះដោយស្ត្រីម្នាក់ជាប្រពន្ធដែលប្តីបានវាយតប់មកលើខ្លួនជាច្រើនដង ក្រោយពីទម្លាយនៅលើបណ្ដាញសង្គម Facebook រួចមកបង្កឲ្យមានការភ្ញាក់ផ្អើលពីសំណាក់មហាជនជាច្រើន។ ស្ត្រីជាប្រពន្ធដែលមានគណនី Facebook ថាញឹមសុកលេង បានសរសេរប្រាប់ឲ្យដឹងថា អនុស្នេយ៍តោមន្ត្រីនៃក្រសួងមហាផ្ទៃប្រើអំពើហិង្សាគំរាមកំហែងបាញ់សម្លាប់ប្រើពាក្យសម្ដីដៀលជេរប្រមាថដៀលពូចងែងហងសូមច្បាប់ជួយរកយុត្តិធម៌ឲ្យនាងខ្ញុំផងនាងខ្ញុំរងអំពើហិង្សាពីប្តីឈ្មោះជាប៊ុនថេងចាប់តាំងពីកូនខ្ចី2ខែរហូតដល់ពេលបច្ចុប្បន្នរងសម្ពាធសតិអារម្មណ៍រហូតប៉ះពាល់ផ្លូវចិត្តលេបថ្នាំរាល់ថ្ងៃអូនស្រឡាញ់បងណាស់អូនទុកឱកាសឲ្យបងរហូត តើបមកដល់ចំណុចនេះគិតថាបងនឹងកែប្រែតែចុងក្រោយបងមិនស្គាល់កំហុសអូនលះបង់ទាំងជីវិតអូននិងកូនដើម្បីបងតើបងស្រឡាញ់អូនខ្លះទេដោយឡែកក្រោយការបង្ហោះពីស្ត្រីជា ប្រពន្ធរំលងបានមួយថ្ងៃបុរសជាប្តីក៏បានចេញមុខបកស្រាយបែបនេះថាខ្ញុំបាទជាបុនថេងសូមបកស្រាយរឿងពិតដែលជាវិវាទគ្រួសាររបស់ខ្ញុំបានកើតឡើងខ្ញុំព្យាយាម លាក់នឹងមិនបង្ហាញតាមបណ្ដាញសង្គមនោះទេព្រោះវាជាភាពអាម៉ាស់នៅក្នុងគ្រួសារវីដេអូដែលញឹមសុកលេងបានបង្ហោះសកម្មភាពប្រតែប្រតបគ្នាកាលពីព្រឹកមិញដោយសារញឹមសុកលេងទុកកូនតូចអាយុ8ខែចូលនៅផ្ទះហើយទៅដើរលេងចូលក្លឹបកាន់ដៃប្រុសដាច់ដាច់យប់មិនចូលផ្ទះដែលត្រូវជាសហាយរបស់នាង សូមបងប្អូនពូមីងជួយពិចារណាដោយក្តីអនុគ្រោះ។ ប្តីបានបន្តទៀតថាខ្ញុំនឹកម្ដាយហើយបានប្រាប់នាងថាមកសម្រាប់ផ្ទះម្ដាយមួយយប់ប៉ុន្តែដល់ពេលយប់ឡើងថ្ងៃទី15ខែ6 2022កន្លងទៅម៉ោងប្រហែលជា11:30នាទីយប់នាងបានស្រែកជេរផ្អើលអ្នកជិតខាងនិងជេរប្រមាថលើក្រុមគ្រួសារខ្ញុំ ហើយបានធ្វើសកម្មភាពវាយកំទេចឡានអ្នកផ្ទះរបស់ខ្ញុំ នេះជាខ្សែវីដេអូដែលញឹមសុកលេងហៅក្រៅ លូមីបានធ្វើសកម្មភាពយកដុំថ្មវាយកន្តិចឡានយ៉ាងសាហាវនៅមុខផ្ទះម្ដាយខ្ញុំសូមបងប្អូនជួយ share រោគយុត្តិធម៌ឲ្យខ្ញុំបាទផង។